បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិនបាទនៅថ្ងៃនេះគឺខ្ញុំលើកយកពាក្យតាក់ទងទៅនឹងអាកាសធាតុបាទតែពាក្យទី1នេះគឺ ប្រើមកថាធានឈិធានឈិធានធាននឹងប្រើមកថាថ្ងៃបាទឬក៏មេឃហ្នឹងហើយឈិឈិនឹងប្រើមកថាខ្យល់បាទឬក៏បរិយាកាស air ឬក៏ environment អញ្ចឹងធានឈិនឹងប្រើមកថាអាកាសធាតុបាទ បាទឈិងធានឈិងធាន ប្រើមកថាមេឃស្រឡះបាទមេឃដែលអត់មានភ្លៀងផ្គរបាទអ៊ីនធានបាទអ៊ីនធានអ៊ីនធាននឹងប្រើមកថាមេឃខ្មៅមានថាមេឃដែលមានខ្មៅវារងឹតងុលរោបរោភ្លៀងបាទអញ្ចឹងអ៊ីនធាន ប្រើមកថាមេឃខ្មៅងឹតងុលរោភ្លៀងបាទ បាទ Indian Hin Su Fu បាទ Indian Hin Su Fu បាទអញ្ចឹងមេឃមេឃដែលខ្មៅរតាមេឃពេលមួយចិត្តភ្លៀងបាទពេលដែលប្រពងខ្មៅងឹតងុលអញ្ចឹងមេឃខ្មៅគួរចាប់អារម្មណ៍ណាស់អញ្ចឹងមានន័យថាពេលមេឃដែលចិត្តភ្លៀងពពកខ្មៅហ្នឹងយើងមើលទៅគួរស្រឡាញ់ ឬក៏យើងនឹកដល់អនុស្សាវរីយ៍អីមួយអញ្ចឹងបាទ u ធៀប u u e នឹងប្រាប់ភ្លៀងបាទហើយធាននឹងប្រាប់មកថ្ងៃឬក៏មេឃណាអញ្ចឹង e ធានប្រាប់មកថាថ្ងៃដែលមានភ្លៀងបាទបាទសៀក e សៀក e សៀក e នឹងប្រាប់មកថាភ្លៀងធ្លាក់បាទ បាទសៀធានសៀធានប្រែមកថាថ្ងៃដែរធ្លាក់ព្រឹកតែសៀសៀងប្រែមកថាព្រឹកធាន ប្រែមកថ្ងៃឬក៏មេឃបាទសៀសៀសៀសៀសៀសៀងប្រែមកថាធ្លាក់ព្រិលបាទកហ្វឹងកហ្វឹងកហ្វឹងប្រែមកថាថ្ងៃដែលមានខ្យល់បាទហ្វឹងហ្វឹងប្រែមកថាខ្យល់ បាទនេះយើងចូលដល់ប្រយោគសំណួរបាទសួរជីនធានធានឈីជមើយ៉ាងគេសួរថាតើកាសធាតុថ្ងៃនេះយ៉ាងម៉េចដែរបាទអញ្ចឹងជីនជីនធានធានឈីជមើយ៉ាងជមើយ៉ាងហ្នឹងគឺយ៉ាងម៉េចណា យ៉ាងមិនដែរអញ្ចឹងគេសួរដោយបែបណាអញ្ចឹងជមើយ៉ាងអញ្ចឹងយើងឆ្លើយមកជីងធានធានឈិសឹជីងធានអញ្ចឹងគេយើងឆ្លើយថាអាកាសធាតុថ្ងៃនេះគឺមេស្រឡះជីងធានធានឈិសឹអ៊ីនធានបាទ ចឹងជីនធានធានឈីសឺអ៊ីនធានបាទនេះបានដាក់ pin in មកសំទោសបាទអញ្ចឹងយើងឆ្លើយថាបើយើងមួយទៀតនឹងឆ្លើយថាកាសធាតុថ្ងៃនេះដូចជាមេឃខ្មៅអាប់អួរអញ្ចឹងបាទពាក្យប្រយោគទាំងអស់ហ្នឹងគឺសម្រាប់នៅពេលដែលយើងធ្វើការយើងធ្វើការជាមួយចិននៅការឋានអញ្ចឹង គេដាក់ form មកឲ្យយើងពេញតួកាត់បុគ្គលិកអីចឹងថោណាមានអាកាសធាតុឲ្យគេសួរចំនួនបុគ្គលិកតកតងកាសធាតុពេលយើងធ្វើការធ្វើការបានអ្វីខ្លះអីចឹងហើយស្អែកធ្វើការបានអីខ្លះទៀតចឹងនេះសម្រាប់យើងរៀនគឺជាផ្នែកមួយដែរដែលយើងគួរតែដឹងអញ្ចឹងវាអាកាសធាតុបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទ ជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ។